បាទសួស្តីឥឡូវយើងវិលមកជួបគ្នាសារជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំនឹងលើកយកនៅ operator ដដែលមកធ្វើការចែករំលែកដល់អ្នកទាំងអស់គ្នាលើកមុនយើងបានរៀនអំពី arithmetic operator រួចហើយឥឡូវយើងនឹងចូលទៅកាន់នៅ operator មួយទៀត ដែលយើងឲ្យឈ្មោះវាថា increase decrease operator ចឹងឥឡូវយើងចាប់ផ្ដើមសិក្សាអំពី increase decrease operator ទាំងអស់គ្នាអឺបាទនេះគឺជានិយមន័យពាក់ព័ន្ធជាមួយនឹង increase and decrease operator បាទអញ្ចឹង increase ប្រែមកថាកើន ចឹងនៅក្នុងភាសា C program យើងអាចឲ្យអថេមួយវាកើនម្ដងមួយលេខបានដោយយើងប្រើនៅ operator increase ឬក៏យើងអាចឲ្យតម្លៃនៃអថេមួយថយម្ដងមួយលេខថយម្ដងមួយលេខដោយយើងប្រើនៅ operator decrease អញ្ចឹងអឺនេះគឺជារបៀបនៅក្នុងការ បង្កើនចំនួនក៏ដូចជានៅក្នុងការបន្ថយចំនួនរីឯការ increase នេះយើងមាននៅឧទាហរណ៍សម្រាប់ធ្វើការអឺលើកយកនៅអថេកើនហើយនិងអថេថយ មកធ្វើការចែករំលែកដល់អ្នកទាំងអស់គ្នា ចឹងយើងមើលយើងមាននៅអថេ A ដែលមានតម្លៃស្មើនឹង10អថេ B គឺមានតម្លៃស្មើនឹង100រីឯអថេ C វាមានតម្លៃ10អថេ D វាមានតម្លៃ100.5បាទអញ្ចឹងគេមាននៅ data type ពីរប្រភេទទី1គឺ float ទី2គឺ int ហើយគេនឹងធ្វើការបោះតម្លៃនោះចេញមកក្រៅតាមរយៈការ increase តាមរយៈការ decrease បាទគេចង់ដឹងថាតើវា decrease នៅតម្លៃនៃអថេនីមួយនីមួយនឹងដូចម្ដេច integer discrete បែបម៉េច float discrete បែបម៉េចបាទឥឡូវយើងចាំផ្ដើមចូលទៅបើកកម្មវិធី deal បាទឥឡូវនេះជាកម្មវិធី deal យើងនឹងដំណើរការសរសេរកូដទាំងអស់គ្នាឥឡូវខ្ញុំចុចទៅលើ new ហើយខ្ញុំយកពាក្យថា soft file ទីនេះយើងនឹងសរសេរកូដដើម្បី ធ្វើនៅ operator នេះទាំងអស់គ្នាអញ្ចឹងទី1គឺយើងសរសេរនៅ include stdio.h បន្ទាត់ទី2 int man បាទតបមកគឺយើងនឹង return 0បាទចឹងគោលបំណងនៃ example នេះគឺយើងចង់ធ្វើការ increase និង decrease តម្លៃចឹងយើង មាននៅអថេចំនួន4 int a int b int a int b បាទយើងអាចសរសេរអឺ បែបនេះគឺ INTA ស្មើនឹង5 INTB ស្មើនឹង10យើងមាននៅ float បាទ float C ស្មើនឹង10.5ស្មើនឹង10.5 10.5យើងមាននៅ float D ស្មើនឹង100.5 100.5បន្ទាប់មកយើងធ្វើការ print នៅតម្លៃអឺទាំង4នេះចេញមកក្រៅទី1គឺយើងត្រូវសរសេរ print as ហើយខ្ញុំដាក់អឺ increase សរសេរ increase value a អូខេ increase value a ស្មើនឹងភាគរយ0.5 d ស្មើនឹងភាគរយ d បន្ទាប់មកយើងក្បៀសវាមួយដោយយើងចាប់ផ្ដើមសរសេរតាម increase គឺបូកបូក a បូកបូក a បន្ទាប់មកយើង ធ្វើការ print នៅ integer មួយទៀតគឺ ដាក់ថា decrease decrease value a decrease uh, so, sorry decrease value c ស្មើនឹងភាគរយ d ក្បៀស1គឺដកដក b sorry អឺដកដក b b បាទទី3គឺយើង print s ដាក់ថា increase increase value c ស្មើនឹងភាគរយ s ដាក់ថាបូកបូក c បូកបូក c បន្ទាត់ទី4 print s decrease decrease value d ស្មើនឹងភាគរយ s ក្បៀស1គឺដកដក d ដកដក d បាទឥឡូវយើងចាប់ផ្ដើមសៀវបាទយើងសៀវវាមកហើយយើងដាក់ឈ្មោះវាដាក់ឈ្មោះថា Opera in increase decrease decrease increase decrease ហើយយើងយកពាក្យថា scissors ហើយយើងចាប់ផ្ដើមសៀវវាមកឥឡូវយើងចុច compile and run compile and run ឥឡូវ program របស់យើងបានបង្ហាញនៅ result មកហើយតែឥឡូវយើងកែប្រែ បន្តិចដើម្បីឲ្យងាយស្រួលមើលគឺយើងចុះបន្ទាត់អឺត្រង់នេះដាក់ slash n slash n ត្រង់នេះ slash n ត្រង់នេះ slash n slash n អូខេបាទឥឡូវយើង run សារជាថ្មីអូខេបាទអញ្ចឹង increase value a a ស្មើ5យើង increase 1គឺបាន6 decrease value b b ស្មើ10 decrease 1នៅសល់9 increase value c ដែលជា float បូកថែម1 យើងបាន11.5 discrete value d d ស្មើ100ដក1គឺយើងបាន99.5បាទអរគុណវីដេអូនេះមានតែប៉ុណ្្នេះសូមអរគុណ